ស្ដីប្រិយមិត្តទូរទស្សនិកជនទាំងអស់ជាទីមេត្រីសួស្ដីសួស្ដីពុកម៉ែបងប្អូនលោកតាលោកយាយជាពិសេសម៉ែម៉ែណែដែលមានកូនស្រីយ៉ាហូ Let's go Let's go Let's go Let's កាខ្ញុំនៅក្មេងតែសម័យហេចង់ធ្វើតារាដែលល្បីហូចង់មានលុយឡានស៊ីវិល័យចង់ខ្លាចជំនួសដោយតែមិនបានគេឆ្នៃវាយគេថាស្ដាយឈ្មលោខ្ញុំមិនចង់ស្ដាប់នៅទី Go Go Go ជន់លេខមួយហ្គាស្រ័យជ្រៀងមក flow ពួកអូននៅស្ងៀមចាំស្ដាប់មក flow សូមនិយាយពីចេចេភូមិខ្ញុំម្ដងមើល Let's go let's go let's go let's go និយាយតាពី ភូមិខ្ញុំជាពិសេសខាងស្រីស្រីចូលចិត្តណាខាងស្លៀកខ្លីហើយអាំងសំដីទៅរំបាស់តាំងតែមកជួបជុំគ្នាអាំងនាំគ្នាក្រលេងចង្កែមួយគាត់រំខ្លាំងខ្លាំងណាស់គាត់ច្បាស់ជារំមិនហត់ទេហើយបង